ចាថ្ងៃនឹងខ្ញុំសូមជម្រាបថាសុខភាពខ្ញុំក៏បាន ប្រសើរច្រើនហើយមុននឹងខ្ញុំបញ្ចេញនៅមតិយោបល់ខ្លះខ្លះដែលយើងឃើញទង្វើនៅស្រុកទេសរបស់យើងដែលកំពុងតែអឺចាំអាចាបងស៊ូស៊ូបងអស់ទាំងអស់គ្នា ចាអូនយើងស៊ូទាំងអស់គ្នាយើងមិនស៊ូអីយើងគ្មានកម្លាំងពលំអីនឹងតបតបតជាមួយពួកគាត់នៅប្រទេសកម្ពុជាប៉ុន្តែយើងនៅខាងក្រៅយើងអត់អាចបិទមាត់អត់អាចនឹងបិទភ្នែកមើលឃើញទង្វើអាក្រក់របស់របបទីក្រុងភ្នំពេញហើយយើងត្រូវតែស៊ូទាំងអស់គ្នាចា៎ជាបឋមខ្ញុំសូមថ្វាយបង្គំដល់គុណម្ចាស់គ្រប់ព្រះអង្គដែល ស្រឡាញ់ជាតិនិងស្រឡាញ់ពុទ្ធសាសនាហើយក៏សូមជម្រាបសួរដល់បងប្អូនខ្មែរយើងទូទាំងពិភពលោកដែលស្រឡាញ់ប្រជាធិបតេយ្យនិង អ្នកស្នេហាជាតិទាំងអស់និងបងប្អូនក្មួយក្មួយចៅចៅកូនកូនដែលនៅក្នុងអឺកំពុងតែចូល មើលខ្ញុំ ចាស់សូមជម្រាបសួរទាំងអស់គ្នាហើយសូមអបជាស្រ័យផងព្រោះខ្ញុំអឺមិនបានអឺ អានទាំងអស់ទេណាអឺសុំទោសចាជំរាបសួរអ៊ំចាជំរាបសួរក្មួយខ្ញុំមិនបានអានខមមិនទាំងអស់ទេព្រោះខ្ញុំមនុស្សចាស់ហើយមកវែងមុខវែងក្រោយអឺថ្ងៃហ្នឹងខ្ញុំសូមលើកចាលើកយកពីអឺបញ្ហាសង្គមយើងសពថ្ងៃដែលយើងសង្គ ឃើញទង្វើបងប្អូនយើង ខ្លះហ្នឹងគាត់មានមតិផ្សេងផ្សេងគ្នាអញ្ចឹងខ្ញុំក៏អត់ចេញយូរដែរព្រោះម៉ោង10ជាងចិត្តមកដល់10ហើយខ្ញុំនិយាយតែត្រឹម1ម៉ោងទេចាថ្ងៃហ្នឹងចាអញ្ចឹងខ្ញុំចាប់ផ្ដើមនិយាយអំពីបញ្ហាអឺដែលជនផ្ដាច់ការគេរោគគ្រប់ដូចថា គេចុចរកគ្រប់កលឹះធ្វើយ៉ាងណាឲ្យខ្មែរយើងនឹងអឺបែកបាក់គ្នាហើយអត់បានសុខអឺកន្លែងនេះហើយដែលយើងឃើញទង្វើពីម្សិលមិញខ្ញុំមានបានឃើញអឺក្មួយក្មួយចៅចៅក៏យុវជនយុវរីដែលធ្វើការនៅក្រុមហ៊ុនអឺបនលបែងនៅ Nagawer ដែលគាត់ធ្វើកោតកម្មហ្នឹងគឺថាគាត់ទៀមទា នៅសិទ្ធិសេរីរបស់គាត់ទៀមទីអ្វីដែលជាឆ្នាំងបាយប៉ុន្តែយើងចម្លែកត្រង់ថារដ្ឋាភិបាលរបស់ប្រទេសណាក៏ដោយ រដ្ឋាភិបាលគេការពារប្រជាជនប៉ុន្តែយើងមើលរដ្ឋាភិបាលដែល យើងមិនអាចនឹងនិយាយថារដ្ឋាភិបាលទេអានេះខ្ញុំសម្រាប់ខ្ញុំខ្ញុំថាអឺពីពីព្រោះអីខ្មែរយើងអត់បានបោះឆ្នោតឲ្យ ឆ្នាំ2018មកយើងអត់បាន ទទួលស្គាល់ថាគាត់នឹងជារដ្ឋាភិបាលទេអញ្ចឹងក្រុមគេហ្នឹងក្រុមគេមានអាវុធគេមានអឺដូចថា គេប្រើគេប្រើពួកដែង ឆ្លួបដូចចំនួនខ្មែរក្រហមអញ្ចឹងណាហើយគេបើគេ ដូចថាគេឲ្យប្រាក់ខែសម្រាប់ឲ្យពួកបាត់ដៃទី3ហ្នឹងធ្វើបាបពួកកម្មករហើយនឹងធ្វើបាបយុវជនយុវនារីយើងហើយនឹងខាងបកសង្គ្រោះជាតិដែលតែងតែធ្វើទុកបុកម្នេញចាប់ពួកគាត់យកទៅដាក់ដោយថាពន្ធនាគារដោយអង្គើអយុធធរទាំងអស់នេះហើយដែល រូបខ្ញុំជា មនុស្សចាស់ហើយខ្ញុំស្វែងយល់ថាប្រទេសខ្មែរយើង បើកូនចៅបងប្អូនទាំងអស់គ្នាបើយើង នៅតែតំអក់ហើយយើងនៅតែមិនមិនរកកន្លឹះឬមិនរកនៅយុទ្ធសាស្ត្រអ្វីមួយដើម្បីទប់ទល់ ជាមួយនឹងជនបដិការយើងគ្មានក្តីសង្ឃឹមប្រទេសយើងនៅតែគេអូសបន្លាយហើយយើងមើលឃើញថាវាអូសបន្លាយប្រមាណសតវត្សមកហើយវាចំនួនយើងខ្ញុំគិតថាពីច្រើនសតវត្សមកហើយតែខ្មែរយើងមិនដែលទទួលនៅអឺសុខសន្តិភាពឬសុខដែលដែលគ្មានទឹកភ្នែក គឺយើងរស់នៅក្រោមនៅប្រទេសមួយដែលពោពេញទៅដោយវងខ្លាវងក្រពើវងឆ្លាមដូចណែលោកបណ្ឌិតកែមលីគាត់មាន ប្រសាសន៍អញ្ចឹងអញ្ចឹងប្រទេសមួយ ដែលសម្បូរទៅដោយវងខ្លាវងឆ្លាមវងអដិញចចកដែលតាមចាំហែកហ៊ូហើយយើងឃើញថា ដែលនៅពីក្រោយជនដែលយួនលើកបន្តុកឲ្យដើម្បីសម្រាប់ ធ្វើបាបហើយនឹងសម្លាប់ខ្មែរយើងបន្តបន្តពីចំនួន3ឆ្នាំ8ខែគេសម្លាប់យើងអស់រាប់លានមកហើយអឺជំរាបសួរអ្នកមីងសុខសប្បាយចាស់ចាស់ខ្ញុំសុខសប្បាយក្មួយអឺ 3លានអ្នកជាងមកហើយប៉ុន្តែយើងមើលឋានៈដឹកនាំកម្ពុជាដែលនៅទីក្រុងភ្នំពេញសប្តាហ៍ថ្ងៃ ដែលដឹកនាំពីកម្ពុជាកម្ពុជាយើងនិយាយខ្ញុំនិយាយគឺមកទាំងអស់ពីកម្ពុជាកម្ពុជាគឺសុទ្ធតែជនជាតិរបស់គេជនជាតិយួនគេមានបំណងចង់បានទឹកដីប្រទេសរបស់យើង ហើយខ្ញុំឆ្ងល់ថាបងប្អូនយើងខ្មែរយើងនេះដែលយើងមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស23ដុល្លារដែលយើងកំពុងតែទៀមទាសប្ថ្ងៃនេះរឿងអ្វីហេតុអ្វី បាន ជាមានបងប្អូនយើងមួយចំនួន ដែលគាត់អត់បានយល់នៅដែល អ្វីដែលប្រជាពលរដ្ឋលោកចង់បានខ្ញុំសូមលើកត្រួសត្រាសដោយសារតែខ្ញុំមិនទាន់មានកម្លាំងស្រួលបុនអញ្ចឹងខ្ញុំសូមលើកត្រួសត្រាសដូចជាចាប់ប្រធានគណៈបកសង្គ្រោះជាតិដូចជាលោកគឹមសុខា ខ្ញុំនៅខ្ញុំក្នុងនាមខ្ញុំ ជាអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិខ្ញុំដើរតាមថ្នាក់ដឹកនាំដែលនៅក្រៅប្រទេសគឺលោកប្រធានស្ដីទីលោកសំរងស៊ីអញ្ចឹងខ្ញុំនៅមានជំហរមួយដែលខ្ញុំដើរជាមួយគាត់ហើយគាត់និយាយគាត់នៅតែភ្ជាប់ថាគំសុខាសំរងស៊ីមនុស្សតែមួយអញ្ចឹងបើខ្ញុំគំនិតរបស់ខ្ញុំគឺខ្ញុំនៅដើរ ជាមួយគាត់ហើយនឹងតាមបញ្តាមដែលគាត់គាត់និយាយថាគាត់អត់បែកពីលោកកឹមសុខាប៉ុន្តែខ្ញុំសូមលើកពីបញ្ហាមួយឲ្យបងប្អូនយើងជួយពិចារណាទាំងអស់គ្នាថាហ៊ុនសែនសពថ្ងៃដែលចាប់លោកគឹមសុខាទៅ គឺយើងមើលឃើញអ្នកអស់គ្នាហើយបងប្អូនខ្ញុំគិតថាបងប្អូននៅស្រុកខ្មែរគាត់អត់ល្ងងទេគាត់អត់ល្ងងទេគាត់ឆ្លាតណាស់អឺពីថ្ងៃមុនខ្ញុំបានឃើញថាឡើងតឡាការអឺពីប្រហែលថ្ងៃទីប្រហែលខែ10តាំងពីខែ12រហូតដល់ខែ2ថ្ងៃទី2 តាំងពីខែ1ដល់ពីខែ1រហូតដល់ខែ2ថ្ងៃទី2ឥឡូវនេះលើកទៅដល់ថ្ងៃទី9ទៀតហើយអញ្ចឹងការដែលខ្ញុំសម្លឹងមើលឃើញថាហ៊ុនសែនកំពុងតែលេងល្បែងល្បែងមួយដែលគ្រោះថ្នាក់គ្រោះថ្នាក់សម្រាប់ប្រទេសជាតិយើងគាត់យកប្រធានរបស់យើងលោកកឹមសុខាយកទៅធ្វើជាល្បែង ដើម្បីបន្លាយពេលហើយយើងគិតមើលថា4ឆ្នាំ4ឆ្នាំឥឡូវយើងគិតថា4ឆ្នាំជាងហើយតាំងពីរំលាយគណៈបកសង្គ្រោះជាតិមកគឺថាយើងគិតមើលទៅតាំងពីឆ្នាំ2017 17បើខ្ញុំនៅចាំគឺថ្ងៃ16ដែលក្រោយបោះឆ្នោតនៅឃុំសង្កាត់ អញ្ចឹងរហូតមកឆ្នាំ2022នេះហើយហើយគាត់ថាលោកកឹមសុខាមានទោសតែបើតាមខ្ញុំស្ដាប់នេះសំទោសខ្ញុំមិនបានអានមួយទាំងអត់ទេចាជំរាបសួរអ៊ំស្រីចាស់ជម្រាបសួរមកបើតាមខ្ញុំយល់គំនិតរបស់ខ្ញុំយល់ណាបងប្អូនយើងគិតមើលថាអឺ ចាប់គុកមួយឆ្នាំ ក្នុងផ្ទះមួយឆ្នាំប្រឡែងដើរឥឡូវយើងគិតថា4ឆ្នាំកន្លងផុតមកហើយយើងយើងមើលឃើញថា ការអូសបន្លាយរបស់ហ៊ុនសែនដែលជាជនជាមនុស្សដែលអន្តរជាតិ ដីពិភពលោកដីគេអត់ទទួលស្គាល់ថាគាត់ជារដ្ឋាភិបាលទេអញ្ចឹងហើយតែគាត់លេងល្បែងជាមួយលោកកឹមលោកកឹមសុខាហើយខ្ញុំខ្ញុំសុំទោសទុកជាមុនដែលខ្ញុំនិយាយនេះណាក្នុងនាមខ្ញុំជាខ្មែរហើយខ្ញុំជាពលរដ្ឋខ្មែរហើយខ្ញុំនៅជាមួយនឹងបងប្អូននិងប្រជាពលរដ្ឋខ្មែរ ដែលគាត់កំពុងតែរងទុក្ខ រងការជិះជាន់ធ្វើបាបធ្វើទុកបុកម្នេញគ្រប់បែបយ៉ាងអញ្ចឹងខ្ញុំថ្ងៃនេះខ្ញុំ ក្នុងនាម ខ្ញុំជាពលរដ្ឋខ្មែរហើយជាខ្ញុំជាមនុស្សចាស់ខ្ញុំសម្លឹងមើលឃើញថាប្រធាន របស់ខ្ញុំគាត់កំពុងតែលេងល្បែងជាមួយនឹងហ៊ុនសែនអញ្ចឹងការដែលបងប្អូនយើង ប្រជាប្រដ្ឋខ្មែរយើង កំពុងតែស្រីឃ្លានស្រីឃ្លានអ្វីស្រីឃ្លាននៅសិទ្ធនឹងលទ្ធិប្រជាធិបតេយ្យដែលមាន23ដុល្លារហើយដែលអន្តរជាតិគេគេនឹងឈឺចាប់ហើយគេនឹងចាំជួយយើងហើយតើលោកប្រធានកឹមសុខានឹងតើគាត់នៅលេងលបែងជាមួយនឹង នេះខ្ញុំនាមខ្ញុំជាពលរដ្ឋខ្មែរខ្ញុំសូមរិះគន់តិចចោះគាត់នៅលេងលបែងជាមួយនឹងហ៊ុនសែនតឡាការដែលតឡាការតេលេយើងដឹងហើយថាតឡាការ នៅទីក្រុងភ្នំពេញសប្តាហ៍ថ្ងៃនេះគឺតឡាការដែលហ៊ុនសែនបញ្ជាអញ្ចឹងបើហ៊ុនសែនចង់ឲ្យរួចខ្លួនហ៊ុនសែនចង់បន្លាយពេលហ៊ុនសែនចង់ធ្វើយ៉ាងណាដើម្បី យកពេលហ្នឹងយកពេលវេលា ដែលហ៊ុនសែនចង់លើកផ្ទុកឲ្យកូនគាត់ឡើងជំនួសជំនួសអដែងណែគាត់ណាហើយខ្ញុំសូមបញ្ជាក់អឺក្នុងនាម ខ្ញុំជាពលរដ្ឋខ្មែរខ្ញុំអត់សប្បាយចិត្តទេទង្វើទាំងអស់នេះហើយដែលបងប្អូនខ្មែរយើង ដែលគាត់បាន មានមតិមានយោបល់ថានឹងបើកគណៈបកអញ្ចឹងយើងឃើញថាសពថ្ងៃនេះខ្ញុំសម្លឹងមើលឃើញថាគណៈបកភ្លើងទៀនដែលបងប្អូនខ្មែរយើង ដូចឧបមាយើងប្រៀបធៀបថាបងប្អូនខ្មែរយើងគាត់លងាលងាដោយសារអ្វី លងាដោយឃើញគណៈបកសង្គ្រោះជាតិដែលមានលោកប្រធានកឹមសុខា ដែលគាត់មិនយកខ្មែរជាសត្រូវ មិនឆ្លោះមិនឆ្លងមិនឆ្លើយហើយក៏គាត់មិនធ្វើអ្វីទាំងអស់ហើយមានបងប្អូនមួយចំនួននឹងថាគាត់សកម្មគាត់សកម្មគឺគេថាថានយោបាយសកម្មអហិង្សាសកម្ម ខ្ញុំសួរទៅបងប្អូន កូនចៅទាំងអស់គ្នាថាអហិង្សាអសអសកម្មអហិង្សាសកម្មតើនៅកន្លែងណាដែលអហិង្សាសកម្មចុះបើសិនជាយើងធ្វើនយោបាយអ្នកនយោបាយហើយយើងយើងអហិង្សាយើងមិនយកខ្មែរជាសត្រូវខ្ញុំយល់ព្រម ខ្ញុំយល់ព្រមថាអហិង្សាមិនយកខ្មែរជាសត្រូវហើយទ្រឹស្ដីនេះមិនមែនអហិង្សាហើយគេឲ្យធ្វើអីឆ្វេងគឺឆ្វេងស្ដាំគឺស្ដាំហើយបញ្ជាពេល កាត់ទោសដែល ខ្លួនគាត់អត់មានទោសកំហុសអីសោះនេះហើយគាត់បន្ត គាត់បណ្ដោយឲ្យគេពន្យាពេលគាត់មិនទៀមទាគាត់មិនមិនចេញវោហាសះឲ្យបងប្អូនដែលកូនចៅដែលកំពុងដែលស្រេកឃ្លានប្រជាធិបតេយ្យស្រេកឃ្លានសេរីភាពហើយដែលមានប្រធានបកដែលជាក្តីសង្ឃឹមរបស់ ប្រជាពលរដ្ឋហើយអត់មានមាត់អត់មានក ដើរដូចថាបានគ្រប់ដើរគ្រប់អឺកន្លែងទាំងអស់ក្នុងប្រទេសក៏ដើរបានអស់ប៉ុន្តែខ្ញុំទៅចិត្តកន្លែងមួយហេតុអ្វីដែលគាត់អត់ធ្វើសកម្មភាពអីទាំងតិចទុំអីតែបន្តិចហើយពីថ្ងៃទី2នេះខ្ញុំបានឮថាគាត់ចេញតាមទ្វារក្រោយទៅទៀតសកម្មខាង ជេអីអីតាមដេកដេកអីគាត់ដេកសមាធិសកម្មតែដេកសមាធិតាមត្រូវត្រឹមត្រូវណាបងអូនខ្ញុំគិតថាបើសកម្មហើយនៅដេកសមាធិសួរថាប្រជាពលរដ្ឋខ្មែរយើង ដែលកំពុងតែស្រេកឃ្លានដែលកំពុងតែរងគ្រោះ ហើយដែលកំពុងតែអត់បាយសួរថាគាត់នៅរងចាំសកម្មសមាធិបន់ព្រះសពះទេវតាឲ្យធ្លាក់ពីលើមេឃមកជួយ ឬមួយគាត់សកម្មគាត់ធ្វើអ្វីមួយនៅក្នុងនៅក្នុង ប្រទេសយើងមើលឃើញអតិហោយើងមិនអតិហោជាក់ស្ដែង ដែលចៅចៅក្មួយក្មួយដែលទៅចេញពី ដូចជាចៅខាងថាវរៈតាំងពីមេដាធម្មជាតិដឹងលោករងឈុនដែលគាត់ទឹមនឹងចេញពីពន្ធនាគារខ្ញុំឃើញចៅខ្លះណាគាត់ហ៊ានកោសក់ដើម្បីទៅបន់ស្រន់ឲ្យប្រទេសសុខមានសុខសន្តិភាពឲ្យប្រទេសមានសុខសบายហើយចាស់គាត់ណានាមក្នុងនាមគាត់ជាមេបកដ៏ធំមួយ មេបៈដែលជាក្តីសង្ឃឹមរបស់ ប្រជាពលរដ្ឋហេតុអ្វីក៏គាត់បិទមាត់ស្ងាត់ឲ្យឈឹងហើយគាត់មិនមិនបានធ្វើសអ្វីបន្តិចអញ្ចឹងយើងមើលថាគួរខ្មាស់គួរខ្មាស់សកម្មអឺជនដែលគាត់ចេញពីពន្ធនាគារហើយគាត់នៅហ៊ាននិយាយថាគាត់មិន ផ្លាស់ប្ដូរគំនិត គាត់ចាប់គុកវេទនាគាត់ឃើញ ក្នុងអំពើក្នុងពន្ធនាគារនឹងវាអាក្រក់អញ្ចឹងគាត់នៅតែគាត់នៅតែកាន់នឹងគំនិតចិត្តរបស់គាត់មួយគាត់ថាគាត់នឹងធ្វើយ៉ាងណាអហិង្សាតែគាត់ធ្វើអ្វីមួយដើម្បីបង្ហាញ បង្ហាញទៅអន្តរជាតិថាគាត់ អត់សบายចិត្តទេគាត់អត់សុខចិត្តទេអញ្ចឹងខ្ញុំសុំឲ្យណាលោកប្រធានដែលសកម្មអហិង្សាហើយភាវនាដូចជាឈ្មោះប្អូនស្រីមានប្រសាមិញអហិង្សាហើយអង្គុយភាវនាសួរថាតើដើមទ្រូងកូនចៅដែលកំពុងតែរងចាំឪពុក រងចាំម្ដាយឧទាហរណ៍គាត់ដូចជាម្ដាយតែកំពុងតែរងចាំម្ដាយបន្តក់នៅមហូបអាហារដែលកំពុងគាត់ស្រេកឃ្លានសួរថាតើគាត់នៅបៀមហើយសង្ក្រមភាវនាហើយឲ្យគេរុញពេលនឹងបណ្អូសបន្លាយនឹងបន្តរហូតដល់ឆ្នាំ2024បន្តទៅទៀតគ ឬមួយគាត់ធ្វើអ្វីមួយនៅក្នុង ឆ្នាំ2022នេះអញ្ចឹងខ្ញុំឲ្យបងប្អូនយើងយើងរងចាំមើលចា លោកកឹមសុខាជាមេបកអត់ប្រយោជន៍អឺខ្ញុំនឹងឲ្យខ្ញុំក៏មិនមិនមិនតន់ថាអញ្ចឹងទេប៉ុន្តែខ្ញុំចាំមើលគាត់ ហើយបើសង្ឃឹមថាបកសង្គ្រោះជាតិត្រឡប់មកវិញខ្ញុំមិនសង្ឃឹមទេ បើមេបកយើងបៀមមាត់សោតធរនៅថ្វាយបង្គំព្រះអញ្ចឹងខ្ញុំអត់សង្ឃឹមទេអ្វីជាក្តី សង្ឃឹមរបស់បងប្អូន បងប្អូនមើលសម្លឹងមើលឃើញសពថ្ងៃដែល បង្កើតបកជាច្រើនគឺថាមានបកអឺ កម្រងផ្ការបស់ហ៊ុនសែនពីមុនមកនឹងខ្ញុំអត់និយាយទេគឺបាក់អស់ហ្នឹងយើងមើលឃើញខ្ញុំជម្រាបសួរអ្នកម្ដាយពីចម្ងាយចាស់ជម្រាបសួរកូនអរគុណលោកយាយនិជេកដើម្បីជាតិចាអរគុណចាយើងមើលឃើញទង្វើអ្នកបើកបាក់ពីមុនមកខ្ញុំអត់មានឃើញធ្វើសកម្មភាពអីសោះអញ្ចឹងហើយបានជាថ្ងៃនេះអឺ ខ្ញុំនៅទ្រាំអត់បានទេ ខ្ញុំមើលទង្វើទង្វើបងប្អូនខ្លះតែគាត់មតិរបស់គាត់យើងយល់ផ្សេងផ្សេងគ្នាអញ្ចឹងខ្ញុំអត់បន្ទោសគាត់ទេដូចជាណែខាងបងប្អូន យើងខ្លះគាត់បន្ទោសថាបាក់ភ្លើងទៀនចូលបាក់ភ្លើងទៀនសិតតាក្បាត់សង្គ្រោះជាតិហើយអឺអឺថាអ្នកក្បាត់ មានលោកសំទាំងស៊ីនៅពីក្រោយអញ្ចឹងខ្ញុំរឿងនេះគឺថានៅលើ បងប្អូនកូនចៅដែលនៅក្នុងស្រុក ដែលគាត់រងទុក្ខហើយគាត់ទទួលនៅការឈឺចាប់តើយើងត្រូវយើងនៅដេកចាំឲ្យលោកប្រធានរបស់យើងនឹងអូសបន្លាយពេលតើ ប្រមាណទៅទៀតប្រមាណឆ្នាំទៅទៀតលោក4ឆ្នាំចិត្តចូល5ឆ្នាំហើយប៉ុន្តែសម្រាប់ខ្ញុំហ៊ុនសែនគឺឲ្យបាក់សង្គ្រោះជាតិមកវិញ គឺខ្ញុំអត់សង្ឃឹមតតសោះបើសិនជាមាន ខ្ញុំមានតែសេណារីយ៉ូពីបើសិនជាមាន ខ្ញុំបង្ហាញនៅអឺ របស់ហ៊ុនសែនដែលគេចង់បានសេសញ្ញាសេនាជីញោដែលហ៊ុនសែនហ៊ុនសែនចង់បានសក៏ឲ្យលោកកឹមសុខាឆ្លើយថាគាត់ព្រមទទួលទោសគាត់លែងកឹមសុខាហើយគាត់ឲ្យស្ដាច់លើកលែងទោសហើយបាក់សងគ្រោះជាតិនឹងត្រូវសូននឹងត្រូវស្លាប់ម្យ៉ាងទៀត នៅចុងក្រោយគាត់ថាឥឡូវគាត់ឲ្យលោកកឹមសុខាបកសង្គ្រោះជាតិគាត់ឲ្យរស់ឡើងមកវិញប៉ុន្តែមាន តែលោកកឹមសុខាទេផាត់លោកសំរងស៊ីចោលហើយសួរថាយើងអានេះខ្ញុំឧទាហរណ៍ណាបងប្អូនខ្ញុំឧទាហរណ៍អានេះកន្ទះឧទាហរណ៍សួរថាយើង យើងសុខចិត្តទេកូនចៅបងប្អូនយើងសុខចិត្តទេ សម្រាប់ដែលខ្ញុំមើលឃើញណាហ៊ុនសែនណាខ្លាចលោកសំរងស៊ីយួនក៏ខ្លាចលោកសំរងស៊ីអានេះគំនិតរបស់ខ្ញុំដែលខ្ញុំមើលឃើញណាបងប្អូនកូនចៅហើយបើសិនជាយកលេះធ្វើ ដូច្នេះមែនណាគឺគាត់ផាត់លោកសំរងស៊ី ចេញក្រៅនយោបាយសម្រាប់ខ្ញុំអឺសម្រាប់ខ្ញុំខ្ញុំមើលឃើញថាបើសិនជាមានគំនិតហ៊ុនសែនមានគំនិតធ្វើអញ្ចឹងមែនអានេះខ្ញុំគ្រាន់តែ លើកឧទាហរណ៍ណាបងប្អូនកូនចៅបើគាត់មានគំនិតធ្វើអញ្ចឹងមែនណាគឺគាត់ຕົកលោកកឹមសុខា គឺគាត់ខ្វល់ទេយួនមកគេមកខ្លាច ហ៊ុនសែនក៏គេអត់ខ្លាចដែរអាហ្នឹងបងប្អូនត្រូវមើលត្រូវមើលឲ្យច្បាស់កន្លែងហ្នឹងឲ្យយល់កន្លែងហ្នឹងបើមានលោកសំរងស៊ីហ៊ុនសែនក៏ខ្លាចយួនក៏ខ្លាចនេះខ្ញុំគាត់ឲ្យយោបល់បងប្អូន កូនចៅហើយយកទៅពិចារណាដោយ ខ្លួនឯងយកទៅត្រេះរិះពិចារណាដោយខ្លួនឯងឧទាហរណ៍មួយទៀត ឧបមាថាបើ គេឲ្យថាបកសង្គ្រោះជាតិត្រឡប់មកវិញ វាមិនឲ្យទេ ពីព្រោះហ៊ុនសែនមនុស្សនេះហ៊ុនសែននេះណាមានអងឡាំងផ្ដាច់ការខោខោតែមានអងឡាំងមិនឆ្លាតតែបើហ៊ុនសែនណាផ្ដាច់ការខោខោសម្រាប់មនុស្ស ហ៊ានសម្លាប់មនុស្សបាត់ដៃប្រឡាក់ឈាមសម្លាប់ផ្ទាល់ដៃផងបញ្ជាឲ្យគេសម្លាប់ផងហើយតែលងងលងងដកចុកបានជាខ្ញុំថាអញ្ចឹងពីព្រោះមនុស្សហ្នឹងណាគឺគិតតែគ្រឿងកិត្តិយសគេឈ្មោះដែលខ្លួនឯងធ្វើអីមួយហើយចង់ឈ្នះគេ ចង់ឲ្យខ្លួនឯងនឹងថាគេសរសើរថាខ្លួនឯងខ្លាំង តែគំនិតរបស់ហ៊ុនសែននេះណាគឺល្ងងហើយខ្សោយជាទីបំផុតអញ្ចឹងសពថ្ងៃហ៊ុនសែនកំពុងតែតល់ច្រករុកច្រកចេញអត់ឃើញអញ្ចឹងខ្ញុំសូមលើកអំពីបញ្ហាដែលបង្កើតតៈបង្កើតតៈណាបងប្អូនកូនចៅបងប្អូនកូនចៅមាន សំណួរដាក់សំណួរមកខ្ញុំខ្ញុំនឹងឆ្លើយខ្ញុំនឹងឆ្លើយប្រាប់បងប្អូន សម្រាប់ខ្ញុំសម្រាប់ខ្ញុំខ្ញុំឲ្យបងប្អូនមើលថាតើដែលបកដែលបកើតដែលឆ្នាំ2018ដែលហ៊ុនសែនបកើតបកជាកម្រងផ្កាហើយបកអស់ហ្នឹងណាមានបានមួយកៅអីទេ ឈ្មោះតើមានឈ្មោះ ក្នុង ក្នុងរដ្ឋាភិបាលមានសភាឬមាន តំណាងអីមួយមកអីគឺអត់តសអលីង ពេលដែលបកើតបៈភ្លើងទៀនតាមខ្ញុំសម្លឹងមើលឃើញ គឺបងប្អូនយើង ដូចគាត់មានក្តីសង្ឃឹមគាត់ក្នុងចិត្តរបស់គាត់គាត់គិតថាផ្ទះរបស់គាត់ដែលដួលស្ទើរតែដួលស្ទើរតែរលំហើយប៉ុន្តែគាត់ខំជួសជុលគាត់ខំធ្វើដំបូលដើម្បី ជ្រក់នៅក្រោមភ្លើងទៀនអញ្ចឹងពន្លឺព្រះអាទិត្យដែលបានលិចដែលបានលិចតែយើងមានពន្លឺភ្លើងទៀនមួយ សម្រាប់បំភ្លឺក្នុងផ្ទះរបស់យើង នេះខ្ញុំសូមឲ្យបងប្អូនយើងពិចារណា ដែលបងប្អូនខ្លះគាត់នៅមានគំនិតថាគាត់អឺចោតថា បើកបាក់ភ្លើងទៀនដែលលោកសំរាំងស៊ីនៅពីក្រោយខ្នងគឺក្បត់អឺក្បត់រកឹមសុខាឬថាក្បត់បកសង្គ្រោះជាតិខ្ញុំគិតថាបងប្អូនយើងគិតនិយាយនេះណាគាត់គិតអត់មាន គ្រប់ជ្រុងជ្រោយបើយើងដេកគិតឲ្យបានគ្រប់ជ្រុងគ្រប់ជ្រោយយើងមើលយើងមើលទង្វើ បកសងគ្រោះជាតិទៅ4ឆ្នាំកន្លងផុតមកហើយទោសគំសខាដែលអត់មានទោសសោះតែគេទៅតែចោតចោតឲ្យគំសខាឆ្លើយថាមានទោសអញ្ចឹងបើសិនជាគំសខាឆ្លើយថាមានទោសគឺគេសម្លាប់បកសងគ្រោះជាតិបានដោយបំណងនេះជាសេសេណារីយ៉ូរបស់គេណាអញ្ចឹងសូមឲ្យបងប្អូនកូនចៅយើងណា គិតមើលដល់ខ្លួនឯងអ្នកដែលចោទថាគេបាក់ភ្លើងទៀននឹងគេក្បត់ក្បត់រឿងអ្វីចំពោះជាតិជាតិជាធំណា កូនចៅបងប្អូនអឺភ្លើងទៀនជាផ្ទះចាស់គេបន្លត់ផ្ទះថ្មីយើង យើងត្រូវតែ តូបជ្រក់ហាត់សិនត្រឹមត្រូវត្រឹមត្រូវក្មួយក្មួយសម្លាញ់ឲ្យមេដៃមួយយើងណាគេយកពពកមកបាំងព្រះទឹកយើងល្ងឹតយើងមើលអត់ឃើញអញ្ចឹងមានតែយើងយកភ្លើងទៀនទេ ដើម្បីទៅបំភ្លឺយើងបំភ្លឺរកកន្លែងកេងរកកន្លែងជ្រក់ ក្មួយគិតអញ្ចឹងល្អខ្ញុំគ្រប់គ្រងក្នុងនាមខ្ញុំទោះបីខ្ញុំខ្ញុំគ្រប់គ្រងបកសង្គ្រោះជាតិខ្ញុំស្រឡាញ់បកសង្គ្រោះជាតិហើយខ្ញុំស្រឡាញ់ប្រជាធិបតេយ្យហើយខ្ញុំស្រឡាញ់ដូចថាបណាបសង្គ្រោះជាតិដែលបសង្គ្រោះជាតិអត់ខ្លាចអ្វីទាំងអស់ បកសង្គ្រោះជាតិភ្លើងព្រះអាទិត្យណាគឺថាអត់ខ្លាចក៏ប៉ុន្តែកន្លែងដែលយើងអត់ខ្លាចនេះហើយដែលដែលដែលជន់ផ្ដាច់ការវាមើលឃើញថាវានឹងចាញ់វានឹងរំលាយចោលហើយវានឹងដាក់បន្ទុកដាក់ទោសដាក់កំហុសអឺចៅខ្ញុំវាស្រេចអញ្ចឹងយើងនៅចាំធ្វើអី យើងជ្រក់ផ្ទះរបស់យើងភ្លើងទៀនយើងជ្រក់សិនទៅពេលណាមានពន្លឺព្រះអាទិត្យដែលពពកបានផាត់ចោលហើយពន្លឺព្រះអាទិត្យត្រឡប់មកវិញ ផ្ទះរបស់យើងដដែលអាហ្នឹងខ្ញុំខ្ញុំគិតឃើញអញ្ចឹងបើកូនចៅបងប្អូនណាដែលគិតខុសអំពីខ្ញុំ អានឹងនៅលើ បងប្អូនកូនចៅដែលបងប្អូនខ្លះដែលគាត់យល់អឺច្រឡំឬមួយក៏គាត់យល់ផ្សេងអានឹងរឿងរបស់គាត់ប៉ុន្តែខ្ញុំសូមឲ្យកូនចៅបងប្អូនយុវជនយុវនារីដែលកំឡុងខ្លាំងក្លាហើយនឹងយើងស្រេកឃ្លានផ្ទះរបស់យើងយើងស្រេកឃ្លានពន្លឺពន្លឺដែល ដែលដែលដែលភ្លឺក្នុង ផ្ទះរបស់យើងយើងត្រូវតែ កាន់នៅចំហមួយ គឺថាយើងមាន ផ្ទះរបស់យើងជ្រក់យើងត្រូវតែហ៊ានយើងត្រូវតែហ៊ានហ៊ានពុះពៀពុះពៀគ្រប់ឧបសគ្គហើយខ្ញុំសូមអង្វរដល់បងប្អូនកូនចៅទាំងអស់ថាទោះបី ក្នុងគណៈបកដែលគាត់គ្រប់គ្រងគណៈបកសង្គ្រោះជាតិហើយគាត់មាន ការឈឺឆ្អាលហើយគាត់មានការឈឺចាប់ដែលគាត់ស្អប់របបផ្ដាច់ការគឺស្អប់ហ៊ុនសែនដូចយើងដែរខ្ញុំសូមឲ្យបងប្អូនយើងមេត្តាថែរក្សានៅសម្ដីសម្ដៅដែលពាក្យពេចណាក៏ដោយ ដែលបងប្អូនយើងគាត់ ជួនកាលគាត់មានការយល់ខុសពីយើងប៉ុន្តែគាត់ចង់ចង់ផ្លាស់ប្ដូរដូចយើងអញ្ចឹងអញ្ចឹងអាចតែផ្លូវយើងដើរមានការផ្លាស់ប្ដូរដូចយើងដែរអាហ្នឹងខ្ញុំសូមឲ្យបងប្អូនយើងថែរក្សានៅតម្លៃថ្លៃធ្នូរបស់អ្នកដែលចង់បានការផ្លាស់ប្ដូរដូចគ្នា កុំវាយប្រហារគ្នាកុំឲ្យនិយាយ អឺដូចថាយើងយើងយើងគិតថាយើងគិតថាចេះយើងគិតថាជួនកាលសេសេណារីយ៉ូរបស់គាត់នឹងផ្សេងពីយើង ខ្ញុំឧទាហរណ៍ដូចជាក្មួយសេងធារីដែលគាត់លើកគាត់ថាគាត់អត់គ្រប់គ្រងបៈភ្លឹងទៀនខ្ញុំខ្ញុំសូមឲ្យបងប្អូនយើងកិនចេះ សម្រាប់ខ្ញុំខ្ញុំគិតឃើញចេះពីព្រោះហ៊ុនសែនសប្ថ្ងៃតឡាការតេលេរបស់ហ៊ុនសែនសប្ថ្ងៃគេលេងលខោនដាក់ជាមួយនឹងបកសង្គ្រោះជាតិអញ្ចឹងគេលេងលខោនទាំងអស់ហ្នឹងគឺសិតតលេងលខោនជាមួយនឹងអ្នកដែលចង់មានការផ្លាស់ប្ដូរ អញ្ចឹងខ្ញុំឃើញក្មួយសេងធារីគាត់លេងល្ខោនដាក់ជាមួយពួកនឹងវិញខ្ញុំគាំទ្រត្រង់កន្លែងនេះគឺថាបើគេហ៊ានស៊ីហ៊ានយើងហ៊ានទីហ៊ានសងដូចគ្នាបើអ្នកឯងលេងលខោនដាក់យើងយើងត្រូវតែលេងដាក់គាត់វិញដាក់គេវិញខ្ញុំសូមគាំទ្រក្មួយសេងធារីដែល គាត់ក្លាហានហើយគាត់ហ៊ានលេងល្ខោនដាក់តឡាកតឡាការអាយ៉ងរបស់យួនតឡាការដែលយួនមកកប់បជាតឡាការតេលេ ខ្ញុំនៅតែគាំទ្រក្មួយសេងធារី ដែលខ្ញុំក៏សូមឲ្យបងប្អូនយើង នៅយើងកុំឲ្យយកគ្នាយើង ជាសត្រូវអីសោះពីព្រោះការដែល គិតឃើញគ្រៀងគិតឃើញផ្សេងគ្នាអ្វីក៏ដោយគឺគឺមានសេណារីយ៉ូផ្សេងគ្នាប៉ុន្តែផ្លូវយើងផ្លូវផ្លូវរបស់គាត់ទៅតែមួយទេ ផ្លូវគាត់ទៅតែមួយទេផ្លូវទៅដូចយើងដែរអញ្ចឹងអ្វីដែលពួកបងប្អូនកូនចៅកំពុងតែធ្វើ ដូចជានៅខាងភ្លើងទៀនខ្ញុំក៏គ្រប់គ្រងខ្ញុំគ្រប់គ្រងទាំងស្រុង ពីព្រោះខ្ញុំឃើញ ប្រមាណបាក់មកហើយដែលបើកមកណាគឺថាគ្មានបាក់ណាមួយដែលហ៊ានពុះកជ្រោលដោយបាក់ភ្លើងទៀននេះអញ្ចឹងដែលកូនក្មួយនេះ មានប្រសាអំបញ្ញមិញថា យើងជ្រក់ក្រោបដំបូលផ្ទះរបស់យើងសិនអញ្ចឹងខ្ញុំគិតថាមនុស្សយើងជួនកាល អាការគិតនឹងអាការយល់នឹងគឺអត់បានគ្រប់ ជ្រុងជ្រោយមួយយ៉ាងមួយយ៉ាងទៀតគាត់ជួនកាលទៅមនុស្សម្នាក់ម្នាក់គេការពារខ្លួនគេដូចគ្នាការពារអ្វីមួយយើងយើងអត់អាចនៅក្នុងខ្លួនគាត់បានទេអញ្ចឹងខ្ញុំសូមឲ្យបងប្អូនយើងអឺអ្នកស្រឡាញ់ជាតិហើយអ្នកចង់បាន ផ្លាស់ប្ដូរហើយអ្នកប្រជាធិបតេយ្យយើង យើងគោរពគ្នា យើងនៅតែគោរពគ្នាទៅវិញទៅមកប៉ុន្តែអ្វី ដែលជំហររបស់យើង ដែលយើងចង់បាន យើងត្រូវតែទៅមុខយើងអត់ចាំយើងអត់ចាំឲ្យហ៊ុនសែនពន្យាពេលពន្យាពេលប្រធាន របស់យើងយក ប្រធានរបស់យើងទៅត្រេះលេង ដោយកូនសัตว์អានេះចំណែកខ្ញុំខ្ញុំមើលឃើញណាខ្ញុំមើលឃើញអញ្ចឹង អញ្ចឹងឲ្យគាត់លេងទៅគាត់ត្រេះទៅគាត់ពញាទៅពញាដល់ពេលណាពញាឥឡូវថ្ងៃទី9ឥឡូវយើងមើលថ្ងៃទី9តើគាត់ពញាដល់ពេលណាទៀតខ្ញុំគិតថាលបែងរបស់ហ៊ុនសែនកំពុងតែលេងណាគឺលបែងខ្ញុំអោយខ្ញុំគ្រប់គ្រងអោយក្មួយសេងធារីលេងលបែងជាមួយហ៊ុនសែនដោយតែហ៊ុនសែនកំពុងតែលេងលបែងជាមួយ គមសុខាជាមួយនឹងអ្នកចាប់ទោសនយោបាយទាំងអស់ដូចជាក្មួយស្រីផ្សេងធារីអញ្ចឹងខ្ញុំសូមគាំទ្រកន្លែងហ្នឹងខ្ញុំអត់បន្ទោសទេហើយខ្ញុំសូមឲ្យបងប្អូនយើងយើងគិតថា ដំបូលរបស់យើងមានយើងជ្រក់កុំឲ្យទៅទឹកភ្លៀងកុំឲ្យត្រូវខ្យល់ណាបងប្អូន កាលណាភ្លៀងខ្លាំងខ្យល់ខ្លាំងយើងមានដំបូលរបស់យើងជ្រក់ស្រេចតើកន្លែងនេះខ្ញុំសូមឲ្យបងប្អូនកូនចៅវិនិច្ឆ័យហើយគិតយកមកគិតដោយខ្លួនឯងហើយជំហររបស់បងប្អូនកូនចៅដែលខ្ញុំបានមើលឃើញ យើងនៅជំហររបស់យើង យើងធ្វើអ្វីដើម្បី ដើម្បីដើម្បីការផ្លាស់ប្ដូរឲ្យវាបានលឿនហើយកុំឲ្យគេនៅអូសបន្លាយរបស់យើងបន្តទៅទៀតយើងត្រូវតែធ្វើ យើងត្រូវតែបន្តដំណើរទៅមុខយើងត្រូវតែបន្តដំណើរទៅមុខចឹងថ្ងៃហ្នឹងខ្ញុំអត់មានអ្វីច្រើនទេ មាន តែប៉ុណ្្នឹង តែចុងក្រោយខ្ញុំសូមអំពាវនាវដល់ចៅចៅយុវជនយុវនារីនិងក្រុមដែលកម្មករដែលនៅណាកាវ៉ាដែលជាក្មេងសុទ្ធតែមានវ័យហើយជាសុទ្ធតែស្រីស្រី ហើយក្លាហានណាស់ដូចជាប្អូនស្រីប្អូនប្អូនដែលស្ត្រីនៅថ្ងៃសុខខ្ញុំមើលឃើញថា គាត់ក្លាហានណាស់អញ្ចឹងយើងត្រូវតែរួមគ្នាយើងត្រូវតែអឺយើងត្រូវតែយកអឺសិទ្ធិរបស់យើង យើងប្រើសិទ្ធិរបស់យើង ធ្វើអ្វីដើម្បីចំណេញដល់ប្រទេសជាតិរបស់យើង ធ្វើអ្វីដែលអន្តរជាតិគេកំពុងតែជួយយើង អញ្ចឹងខ្ញុំឲ្យបងប្អូនយើងទាំងអស់កូនចៅសូមអំពាវនាវមិនថាចៅចៅ ខ្មែរថាវរៈមិនថាចៅចៅមេដាធម្មជាតិចៅចៅកូនក្មួយដែលនៅក្រុមហ៊ុន Nagawer ទាំងអស់យើងឃើញទង្វើ ដែលគេធ្វើនេះណា គេចង់ធ្វើបាបហើយសួរថាចៅ ក្មួយក្មួយដែលធ្វើនៅក្នុងក្រុមហ៊ុនហ្នឹងក្រុមហ៊ុនបរទេសហើយគេធ្វើបាបប្រជាជនខ្មែរយើងហើយគេបណ្ដោយគេធ្វើគ្រប់វិធីដើម្បីបង្ក្រាបប្រជាជនខ្លួនឯងគេលើកកម្ពស់អឺប្រជាជនរបស់គេណាឥឡូវយើងមើលយើងមើលឃើញយើងសម្លឹងឃើញទាំងអស់គ្នាតើយើងសំងំ តើយើងនៅស្ងៀមធ្វើឲ្យពួកនឹងវាលើកកម្ពស់នៅជនជាតិគេហើយបង្អាប់បន្តោសធ្វើបាបជនជាតិខ្លួនឯងសួរថាតើកូនចៅបងប្អូន ដែលនៅប្រទេសខ្មែរដែលនៅរស់សពថ្ងៃ អ្នកខ្លះមានហូបមានចុកថ្ងៃហ្នឹងបងប្អូនមានហូបមានចុក មានបាយពេញកាពះមានបងប្អូន ខ្លះគាត់អត់គាត់ឃ្លាន ហើយគេធ្វើបាបឈូសឆាយតាំងពីផ្ទះសំបែងថ្ងៃថ្ងៃមួយដែលមកដល់បងប្អូនបងប្អូនដែលមានហូបចុកឆ្អែតចោះថ្ងៃក្រោយធ្លាក់មកដល់បងប្អូនតើបងប្អូនគិតយ៉ាងម៉េចអញ្ចឹងហើយខ្ញុំមាន តែម្រាមដៃដល់ហើយខ្ញុំសូមឲ្យបងប្អូនយើង យើងជាខ្មែរដូចគ្នាកុំអោយបរទេសវាមើលងាយយើងបានលុះត្រាតែយើងជាខ្មែរ មានឧត្តមកតៈរឹងមាំយើងតាំងចិត្តថាយើងខ្មែរយើងនៅប្រទេសរបស់យើងជាទឹកដីរបស់យើងអ្នកឯងជនបរទេសចូលមកជក់នៅទឹកដីរបស់យើង ត្រូវតែអ្នកឯងគោរព គោរពនៅច្បាប់ប្រទេសក្នុង ប្រទេសរបស់យើង ប្រទេសណាក៏ដោយ ប្រទេសបារាំងក៏ដោយប្រទេស អាមេរិកក៏ដោយ យើងជាជនភេសខ្លួនបើយើងមករស់នៅប្រទេស គេយើងអត់គោរពច្បាប់ប្រទេសគេណាគឺគេដេញចោលគឺគឺគេដាក់ឬថាគេអត់អត់បណៃឲ្យយើងទេបើយើង ធ្វើខុសច្បាប់ប្រទេសគេណា គេអត់បណៃឲ្យយើងទេអញ្ចឹងប្រទេសយើងយើងធ្វើដូចគ្នាអឺនិយាយត្រូវណាស់លោកអ៊ំចាអរគុណអញ្ចឹងខ្ញុំសូមឲ្យបងប្អូនយើងរក្សានៅអឺការថ្លៃធ្នូយើងយកជាតិយើងជាធំយកបរដ្ឋជាធំប្រទេសជាតិយើង ស្រុកកំណើតរបស់យើងបើសិនជាយើងបាត់បង់ប្រទេសរបស់យើង យើងឃើញថាដែលវាកំពុងតែស្វាមយកគឺប្រទេសយួនដែលវាលមប់វាអត់ឆ្អែត24ខែហើយវាចង់បានប្រទេសយើងទាំងមូលសំណួរយើងសួរខ្លួនឯងថាតើ អ្នកដឹកនាំពីអតីតកាលរហូតមកបច្ចុប្បន្នគេគិតដល់ប្រជាពលរដ្ឋខ្មែរទេបងប្អូនខ្ញុំក្នុងនាមខ្ញុំជាមនុស្សចាស់ខ្ញុំចាក់ប្រត់មកនៅប្រទេសគេខ្ញុំឈឺចុកចាក់ណាខ្ញុំក៏ចង់រស់នៅក្នុងប្រទេសខ្លួនឯងដែរប៉ុន្តែកលៈទេសៈ ដែលអ្នកដឹកនាំប្រទេសយើងអត់បានគិតពីជនជាតិខ្លួនឯងគឺគិតជនជាតិគេជាងជនជាតិខ្លួនឯងកន្លែងនេះហើយ បើបងប្អូនកូនចៅយើងមិនគិតខ្លួនឯងយើងបណ្ដោយឲ្យជនដែលអុកក្រិតនិយមដែលអុកក្រិតជនដែលសម្លាប់ មនុស្សដោយគ្មានយើងឃើញនៃសម្ដីលោកស្អីមុនដែលនៅសុកប្រាំងគាត់បាននិយាយឃើញយើងគិតមើលហ៊ុនសែនម្នាក់សម្លាប់មនុស្សសម្លាប់អ្នកចេះដឹងអស់ច្រើនណាស់សម្លាប់ផ្ទាល់ដៃផងសម្លាប់ដោយប្រើ ក្រុមអង្គរៈក្រុមអាម័យអាខោងរបស់គេហើយយើងគិតមើលហើយយើងជាជនជាតិយើងមនុស្សដូចគេដែរហើយយើងរស់នៅក្នុងប្រទេសរបស់យើងដែរហើយយើងបណ្ដោយឲ្យជនអក្រិតនិយមនឹងបន្តអំណាចតទៅទៀតឬមួយយ៉ាងណាអញ្ចឹងសូមឲ្យកូនចៅបងប្អូនយើងទាំងអស់អ្វីដែលយើងជ្រក់បាន ដំបូលដែលយើងមានជ្រក់ហើយបៈដែលបង្កើតហើយបិទមាត់មិនហ៊ាននិយាយយើងមិនមិនទៅរាប់រអាបៈអញ្ចឹងឯងខ្ញុំឃើញទង្វើបៈភ្លើងទៀននេះណាជាពន្លឺអញ្ចឹងខ្ញុំឲ្យបងប្អូនកូនចៅទាំងអស់ពិចារណាដល់ខ្លួនឯង ហើយខ្ញុំសូមជម្រាបថាឋានៈដឹកនាំរបស់យើងដែលមានប្រជាធិបធិបតេយ្យពិតប្រាកដចាស់លោកងួនងួនងួនសឿចាស់ហ្នឹងហើយលោកងួនសឿដែលគាត់តែស្ដាយគាត់ស្លាប់គាត់ស្លាប់បាត់ទៅហើយខ្ញុំស្ដាយមែនតើខ្ញុំស្ដាយគាត់ឃើញទេ គាត់បាននិយាយការពិតទាំងអស់អញ្ចឹងតើបងប្អូនខ្មែរយើងអ្នកណាដែលនៅជាមួយណាពួកជនអុកក្រិតនេះណាគេថាពួកម៉ាសានេះណាគឺថាសម្លាប់អត់រើសមុខទេហើយបើយើងមិនតទុកពួកអញ្ចឹងឲ្យនៅបន្តដឹកនាំប្រទេសយើងតើអនាគត កូនចៅបងប្អូនទៅទៅក្រោយទៅមុខទៀតរងទុកយ៉ាងណាចឹងខ្ញុំឲ្យបងប្អូនយើងពិចារណាហើយខ្ញុំក៏សូមប្រកាសថាបើប្រធានរបស់ខ្ញុំ នៅតែបន្តអូសបន្លាយឲ្យខាតពេល សូមរួមគ្នាបាក់ភ្លើងទៀន ធ្វើឲ្យដូចបាក់សង្គ្រោះជាតិពីព្រោះបេះដូងបាក់ភ្លើងទៀនខ្ញុំគិតថាជាបាក់សង្គ្រោះជាតិជាក្តីសង្ឃឹមតែបាក់សង្គ្រោះជាតិយើងនៅតែទៀមទាបានពេលណា បានបើមិនបាន យើងមានផ្ទះរបស់យើងជាប់ស្រាប់អឺខ្ញុំខំត្រួតបងស្រីមានប្រសាសន៍ ត្រូវចាស់ហ្នឹងហើយខ្ញុំអរគុណណាបងប្អូនកូនចៅអរគុណច្រើនព្រោះមិនតាន់មានកម្លាំងស្រួលវល់ទេប៉ុន្តែជាថ្ងៃដំបូងហើយខ្ញុំបាត់ មុខយូរហើយខ្ញុំបាត់មុខអត់បានចេញមកពីខ្ញុំមានជំងឺ Covid ប៉ុន្តែឥឡូវហ្នឹងជាហើយតែនៅនិយាយចានៅហត់ឡើយអញ្ចឹងថ្ងៃហ្នឹងខ្ញុំមានតែប៉ុណ្្នឹងចាស់ហើយចុងក្រោយខ្ញុំសូមពៀវនាវដល់ ចៅចៅយុវជនយុវនារីទាំងអស់យើងត្រូវតែក្លាហានទាំងអស់គ្នាហើយយើងត្រូវតែធ្វើអ្វីមួយដើម្បីប្រទេសជាតិរបស់យើង ដើម្បីដកយកជនដែលអក្រិតនិយមនេះចេញយើងឃើញសម្ដីលោកងួនសឿដែលគាត់មានប្រសាសន៍ហ្នឹងគឺគឺការពិតថាយើងដឹងទាំងអស់គ្នាយើងឮទាំងអស់គ្នាចឹងសូមឲ្យបងប្អូនទាំងអស់ មានសុខភាពល្អអាយុយឺនយូរហើយបន្តសកម្មភាពអ្វីដែលបងប្អូនមើលឃើញថាបាក់ណាដែលល្អទោះបីគេចោទថាសំរងស៊ីនៅពីក្រោយទោះបីគេចោទថាក្បត់តែបងប្អូនជំហររបស់យើង គឺនៅរឹងមាំហើយបន្តទៅមុខទៀតដើម្បីប្រទេសជាតិរបស់យើង ចាសូមអរគុណ អរគុណបងស្រីថែតែសុខចាខ្ញុំក៏សូមអរគុណដែលបានចូលមើលខ្ញុំហើយក៏ចូលស្ដាប់ខ្ញុំមិនឃើញមានពីណាជេរខ្ញុំទេចាខ្ញុំអរគុណច្រើនណាស់តែមិនអីទេបើសិនជាមានជេរក៏ខ្ញុំអត់ខឹងដែរខ្ញុំអត់ខឹងទេពីព្រោះអីចាសួស្ដីបងស្រីខ្ញុំក៏ត្រូវមាត់បង Facebook មួយដែលខាន ខាន់ឡាយយូរហើយបងចាចាខ្ញុំណែអត់ខ្ញុំអត់អីប៉ុន្តែគាត់នឹងឈឺអត់បានឡាយអត់បានចូលនឹងឈឺមានអីជំងឺ Covid ហ្នឹងណាប៉ុន្តែអត់ធ្ងន់ធ្ងរទេគាត់តែយើងចាស់ទៅអស់កម្លាំងនិយាយអត់កើតណាអាសួស្ដីបងស្រីចាសួស្ដីចាសួស្ដីចាស់នេះខ្ញុំជម្រាបលាឲ្យព្រោះអីខ្ញុំនិយាយយូរពេកខ្ញុំ ទុកកម្លាំងខ្ញុំខ្លះដើម្បីនឹង តតល់ទៅថ្ងៃក្រោយទៀតអឺចឹងខ្ញុំសូមអរគុណណាដែលបានចូលមើលខ្ញុំទាំងប្រមាណសូមអរគុណច្រើនហើយជូនពរសាជាថ្មីម្ដងទៀតសូមឲ្យ សុខភាពល្អហើយជំងឺកូវីដក៏បោះវាជា ឆ្ងាយអើខ្ញុំសូមជម្រាបពីរឿងជំងឺកូវីដបន្តិចពីព្រោះខ្ញុំកើតកូវីដនេះគឺអាដែលអាដែលយល់ថ្មីអាដែលសារថ្មីណាតែបើយើងសុខភាពយើងអត់មាន រោគអីក្នុងខ្លួនទេ វាអត់ធ្ងន់ធ្ងរទេហើយនៅស្រុកបារាំងនេះកើតច្រើនមែនទែនគឺឡើងមួយថ្ងៃមួយថ្ងៃគឺថារាប់សែនរាប់រាប់សែនអ្នកប៉ុន្តែអឺតែមួយអាទិត្យទេមួយអាទិត្យអីរបស់ក្មេងៗឈឺតាពី3ថ្ងៃគឺគាត់ជាវិញហើយតែបើយើងជាមនុស្សចាស់ហ្នឹងយូរបន្តិចអឺដូចថាដូចគួរឲ្យដំណឹងនឹងក៏ល្អដែរណាជំងឺហ្នឹងគឺអត់ គ្រោះថ្នាក់អីធំដុំទេ លើកលែងតែយើងមានរោគក្នុងខ្លួន ដូចជារោគបេះដូងសួតអីក៏អីចឹងវាវាមានឧបសគ្គអាហ្នឹងវាធ្ងន់តែបើអត់មានអីទេគឺជំងឺជំងឺហ្នឹងដូចខ្ញុំខ្ញុំមានជំងឺលើឈាមប៉ុន្តែអត់អីទេខ្ញុំមានសុខភាពធម្មតាវិញហើយប៉ុន្តែនៅភ្លាវមាត់មិនតាន់ញ៉ាំបាយមិនតាន់ញ៉ាំអីដឹងឆ្ងាញ់ឡើយទេអញ្ចឹងខ្ញុំឲ្យ សូមជូនពរជាចុងក្រោយឲ្យជំរាបសួរអ៊ំចាស់ជំរាបសួរក្មួយអឺសូមឲ្យជំងឺ Covid នេះបើវាជាឆ្ងាយហើយនឹងសូមចៅចៅក្មួយក្មួយនៅ Nagawa ធ្វើការដើម្បីអឺអឺចំហឲ្យរឹងមាំកុំឲ្យចាញ់បោកពួកជនដែលនៅពីក្រោយខ្នង គឺមិនមែនអ្នកកណាដែលនៅ ពីក្រោយខ្នង ណាក៏វ៉ាទេក្មួយក្មួយ គឺមេខ្លោងដែលខ្ ពស់បំផុតជាងគេនៅនៅពីក្រោយខ្នងអញ្ចឹងហើយទៅវារោគគ្រប់វិធីទាំងអស់អញ្ចឹងត្រូវតែចំហឲ្យរឹងត្រូវតែលះបង់ត្រូវតែហ៊ានបើពួកវាចាប់ចាប់ពួកក្មួយចៅដាក់គុកឲ្យចាប់ទាំងអស់ហ្មងនោះតើតើវាមានគុកដែរតែត្រូវយើងត្រូវក្លាហានកន្លែងហ្នឹងចាសូមអរគុណហើយសូមជូនពរឲ្យក្មួយក្មួយចៅចៅនឹងមានជ័យជំនះនឹងបាន ដំណោះដោះស្រាយនេះក្នុងពេលឆាប់ៗនេះចាសូមអរគុណហើយក៏សូមថ្វាយបង្គំសូមជម្រាបលាចា